ខាទៀនដល់រដូវភ្ជុំខ្ញុំពេញក្រមុំម៉ែបងខំអើយមានប្តីកាខែអាសាតមានក្រុមភញាចាស់ជើចូលស្ដីកាខែអាសាតមានក្រុមភញាចាស់ជើចូលស្ដីខ្ញុំអរ ជាងដល់ថ្លើមបេះដូងចាប់ដើមជ្រួចជ្រើមពើញ័រឈឺផ្សា ស្ដីខ្ញុំនេះជាស្រីមិនច្រឡំគេម៉ែខ្ញុំគាត់ស្ដីខ្ញុំនេះ AYG Record នាំមកនៅ ស្នាមញញឹមជូនលោកអ្នក